ចិនផ្ទុះកំហឹងជំវិញកិច្ចព្រមព្រៀងលក់អាវុធតម្លៃជាង1000លានដុល្លារដែលអាមេរិកលក់ឲ្យកោះតៃវ៉ាន់បេសកជនរបស់ប្រទេសចិន ប្រចាំនៅសហរដ្ឋអាមេរិកបានកោលទោសចំពោះសំណើលក់សពាវុធទៅឲ្យកោះតៃវ៉ាន់ដែលមានតម្លៃជាង1000លានដុល្លារដោយនិយាយថាកិច្ចព្រមព្រៀងនេះ និងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្លួន ជាមួយនឹងទីក្រុងវ៉ាស៊ីនតោននិងបញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងបំបីខ្លួន នៅលើកោះនេះយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី3ខែកញ្ញាឆ្នាំ2022បានឲ្យដឹងថា អ្នកនាំពាក្យស្ថានទូតចិន ប្រចាំនៅសហរដ្ឋអាមេរិកលោកលីពេញយុបានចេញសេចក្តីថ្លែងការណ៍ដ៏វែងមួយដោយថ្កោលទោស ការផ្ទេសភាវុធថ្មីបន្ទាប់ពីពួកគេត្រូវបានអនុម័តកាលពីថ្ងៃសុក្រដោយកត់សម្គាល់ថា ទីក្រុងប៉េកាំងប្រឆាំងដាច់ខាត ចំពោះការលក់បែបនេះលោកលីបាននិយាយថា ចិនជំរុញឲ្យភៀកគីអាមេរិកគោរពការបដិញ្ញាចិត្តរបស់ខ្លួនគោរពយ៉ាងខ្ជាប់ខ្ជួន នៅគោលការណ៍ចិនតែមួយបញ្ឈប់ការលក់សពាវុធនិងអន្តរកម្មយោធា ជាមួយកោះតៃវ៉ាន់ហើយលុបចោលជាបន្ទាន់នៅការលក់អាវុធ ដែលពាក់ព័ន្ធទៅឲ្យកោះតៃវ៉ាន់ក្រែងវាធ្វើឲ្យខូចខាតដល់ទំនាក់ទំនង ចិនអាមេរិកនិងសន្តិភាពនិងស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់លោកលីបាននិយាយដោយបន្ថែមថា ការលក់នេះនឹងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបំផ្លាញអធិបតេយ្យភាពនិងផលប្រយោជន៍សន្តិសុខរបស់ចិនសូមបញ្ជាក់ថា ទេតវិមានអាមេរិកយល់ព្រមលក់អាវុធឲ្យកោះតៃវ៉ាន់បន្ថែមទៀត ទោះបីមានការប្រមានពីចិនរដ្ឋបាលរបស់លោក Biden បានផ្ញើការជូនដំណឹងជាផ្លូវការ ទៅកាន់សភាអាមេរិកកាលពីថ្ងៃសុក្រអំពីចេតនាលក់ប្រព័ន្ធរ៉ាដាមីស៊ីលប្រឆាំងនាវានិងមីស៊ីលប្រឆាំងយន្តហោះ ទៅឲ្យកោះតៃវ៉ាន់ហើយតម្លៃសរុបនៃកិច្ចសន្យាថែទាំបរិខា និងថែទាំបន្ថែម ដល់ទៅជាង1.1000លានដុល្លារនេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី2ខែកញ្ញាឆ្នាំ2022បានឲ្យដឹងថានេះជាកញ្ចប់សភាវុធទី5និងធំបំផុតរហូតមកដល់ពេលនេះ សម្រាប់កោះតៃវ៉ាន់ដែល បានអនុម័តដោយរដ្ឋាភិបាល អាមេរិកបច្ចុប្បន្នសមាសធាតុដែលមានតម្លៃថ្លៃបំផុតរបស់វាគឺប្រព័ន្ធរ៉ាដាឃ្លាំមើល SOP ដែលមានតម្លៃ 665.4លានដុល្លារបន្ទាប់មកគឺមីស៊ីល ប្រឆាំងនាវាហាផុនចំនួន60គ្រាប់ មានតម្លៃ355លានដុល្លារនិងមីស៊ីលប្រឆាំងយន្តហោះ Sidewinder ចំនួន100ដើម មានតម្លៃ85.6លានដុល្លារកិច្ចសន្យាក៏រួមបញ្ចូល ផងដែរនៅឧបករណ៍ពាក់ព័ន្ធនិងគ្រឿងបន្លាស់និងការថែទាំ។ កិច្ចសន្យាទាំង3ត្រូវបានបើកភ្លើងខៀវដោយទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពីជាតិទៅកាន់សភាកាលពីថ្ងៃសុក្រដែលជាផ្នែកមួយនៃដំណើរការជូនដំណឹងជាផ្លូវការកាលពីដើមសប្តាហ៍នេះបន្ទាប់ពីសារព័ត៌មានមួយរបស់សហរដ្ឋអាមេរិកបានចេញផ្សាយព័ត៌មានលម្អិតនៃការលក់ដែលលេចធ្លាយនោះប្រទេសចិនបានប្រមានសហរដ្ឋអាមេរិកប្រឆាំងទៅនឹងទង្វើបែបនេះ។ អ្នកនាំពាក្យស្ថានទូតចិន ប្រឆាំងទីក្រុងវ៉ាស៊ីនតោនលោកលីពេញយូបាននិយាយថា ទីក្រុងប៉េកាំងនឹងឆ្លើយតបជាមួយនឹងវិធានការដ៏ម៉ឺងម៉ាត់ប្រសិនបើសហរដ្ឋអាមេរិកបន្តលក់អាវុធឲ្យទីក្រុងតៃប៉េចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ